អញនោះបទចម្រៀងចុំអាអូនអត់ដេករបស់ជីដវិញបានបាត់ចេញពី YouTube ហើយនៅរុស្ស៊ីលថ្ងៃទី20មេសានេះតារាចម្រៀងជីដវីតបានបញ្ចេញសំណេរនៅលើទំព័រ Facebook ក្រោយពីបទចម្រៀងរបស់ខ្លួនមានចំណងជើងថាចុំអាអូនអត់ដេកដែលបាន distract ជាមួយតារាចម្រៀងវ៉ាន់ដា ក្រោយពីទម្លាក់បទ JO2 កាលពីប្រមាណ5ខែមុនត្រូវបាន បាត់ចេញពី Channel YouTube របស់លោក។ បទចម្រៀងរបស់ជីដេវីតខាងលើនេះត្រូវបានបាត់គឺជាប់តាក់ទងទៅនឹងកម្មសិទ្ធិបញ្ញារបស់ម្ចាស់ដើមជីដេវីតបានរៀបរាប់យ៉ាងដូចនេះថាបើជ្រុលជាសែនលីងទៅគេហើយសែនឲ្យគ្រប់លីងផងកុំសែនតែមួយ FYI បញ្ហានេះបានកើតឡើងព្រោះគេ strike ទៅលើ lob ចម្លែកចិត្តត្រង់ថាការ report នេះគឺមិនមែនតាមរយៈ AI scan នោះទេសម្រាប់ link ផ្សេងគ្នា ដំណើរការធម្មតាខ្ញុំនៅតែញញឹមបានព្រោះថាខ្ញុំមិនបានលើកទាំងដុលមកទេគ្រាន់តែមានផ្នែកមួយជាលប់ណាមួយបញ្ហានេះមិនមែនមានតែខ្ញុំទេដែលធ្លាប់ជួបគ្រាន់តែដើម្បីបង្វែរសាច់រឿងសោះណោះទៅដុកឲ្យគេចាប់ dinosaur ដាក់ត្រង់អីណាភ័យអើយភ័យបើសម្រាប់បទចម្រៀងថា copy melody lyric វាមិនអាចទេបើអាចលើកលែងតែត្រចៀកឬមិនចង់ទទួលយក នេះលីងជាច្រើនទៀតនៅខាងក្រោមមិនពិបាករកទេសែនតគេទៀតទៅគួរបញ្ជាក់ផងដែរថាកាលពីថ្ងៃទី29ខែតុលាឆ្នាំ2022វណ្ណដាបានទម្លាក់បត JO2 ស្របពេលជីវិតកំពុងមានការប្រគំតន្ត្រី ដែលបានធ្វើឲ្យបណ្ដាញសង្គមផ្ទុះកក្រោកយ៉ាងខ្លាំងដោយប្រូចម្រៀងមុខព្រួយសម្ដៅទៅលើតារាចម្រៀងជីវិតនិងអ្នកនៅស្និទ្ធស្នាល បានក្បត់ខ្លួន។ រឿងយកបទចម្រៀងទៅព្យាគ្នានាំឲ្យបែកធ្លាយនៅថ្ងៃទី1វិច្ឆិកាតារាចម្រៀងជីដេវីតបានតបវិញជាមួយបទចម្រៀងមានចំណងជើងថាចំអាអូនអត់ដេកដែលคล้ายទៅជា ប្រធានបទដ៏ក្តៅកកុងហើយមិនត្រឹមតែ idol មានសង្គ្រាម distract ជាមួយគ្នាប៉ុណ្ណោះទេសូម្បីតែអ្នកគ្រប់គ្រងរបស់តារាចម្រៀងទាំងសងខាងក៏បង្កចំនួនពាក្យសម្ដីទាំងក្នុងបណ្ដាញសង្គមនិងនៅតាមទីសាធារណៈផងដែរ។